tôi con tôi nhá con tôi con tôi nè nè nè nà cái chọc con tôi do chết bị mẹ tôi à do do cho chết bị mẹ ở ở ở cái nhóm bệnh mà bệnh ដូចខ្ញុំអត់ទាន់បានបានបានញ៉ាំបាយនឹងទៅរៀនម៉ែម៉ែស្អាតខ្លាចណាម៉ែស្អាតភ័យតើតើអ្នកណាចិត្តអក្រក់ម៉ែចាប់ចាប់កូនតយកចេញពីម៉ែទៅកូនតឲ្យឲ្យឲ្យម៉ែសុំតណា ដែលម៉ែមិនបានប្រាប់ថាថាឪពុកម្ដាយរបស់កូននេះជាជាថងខ្មៅមួយណាព្រោះព្រោះម៉ែម៉ែអត់បានទុកថងខ្មៅនោះទេកូនតូចអ្នកណាយកកូនតូចខ្ញុំឲ្យកូនតូចខ្ញុំវិញមកកូនតូចកូនកូនតូចកូនតូចគេនឹងបាយហើយនៅអា អរគុណដូនហាស្អាតហើយនេះកាត់អីហ្នឹងពីណាធ្វើអីហែងបានជាមកអង្គុយយំអោបតុកតាហើយចាស់កូនឯងហ៎កាត់ហើយបានមកអង្គុយយំអញ្ចឹងតុកតានៅនៅនៅតែតុកតាទេ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 ចាយទៀតណាអាមែនហើយយើងឃើញរាល់តែដងហ្នឹងចាំយើងយករឿងហ្នឹងទៅធ្វើបាបវាទៅក្នុងថ្នាក់ថាម៉ែរបស់វាគឺជាអ្នករឿងអត់ចាយឡប់ឡប់តែយើងយើងទៅឲ្យកូនទៅយើងតែយើងឲ្យពួកឯងឲ្យយកឲ្យ គ្រប់ទឹកមកអើម៉ែហ្នឹងហើយបើម៉ែវាគ្រប់ទឹកហើយដល់តែចាយទៀតណាដល់ដល់ក៏រើបានវាក្នុងធុងសម្រាមហើយក៏យកមកអញ្ចឹមមិនដឹងថាម៉ែឲ្យវាពិតប្រកបនៅណាទេណាបានជាត្រឹមលឺឈួតយកមកអញ្ចឹមហេអាកូនរើបានពីក្នុងធុងសម្រាមចាញ់ហើយចាញ់ហើយអញចាញ់យើងចង់ថោឯងទៀតថោឯងទោះតែឯងខឹងមិនដឹងថាកូនអត់ម៉ែអត់អីមកវិញណា បានគេយកមកដាក់ចោលក្នុងសម្រាម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 តូចកើតអីហ៎កូនកូនតូចរងាមែនទេបាទបាទកូនតូចរងាកូនតូចទៅមុខទឹកទៅណាហើយវានឹងបាត់រងាហើយកូនតូចហ្នឹងឆាប់ឆាប់ទៅងូតទឹកទៅណា អាចឆាប់នឹងចូលគេង ហើយស្អែកនេះកូនតូចនឹងបានទៅសាលារៀនណាខ្ញុំចង់ដឹងចង់ដឹងថាម៉ែឲ្យខ្ញុំប៉ុណ្ណាគេម៉ែប្រាប់ខ្ញុំតិចមកម៉ែកុំខកខ្ញុំណាម៉ែម៉ែស្អាតម៉ែម៉ែស្អាតពិតជាមិនដឹងមែនណាម៉ែម៉ែស្អាតអត់ដឹងទេ តែតែតែកូនតូចកើតចេញពីថងខ្មៅអញ្ចឹងអញ្ចឹងថងខ្មៅនោះជាអ្នកបង្កើតកូនតូចហើយអរេម៉ែកុហកខ្ញុំត្រត់ម៉ែអត់និយាយពិតទេខ្ញុំអត់ជឿថាខ្ញុំអត់មានឪពុកម្ដាយបង្កើតដូចគេម៉ែកុហកខ្ញុំត្រត់ម៉ែលះបាំងនឹងខ្ញុំត្រត់កូនតូចម៉ែម៉ែប្រាប់កូនតូចហើយថាថាម៉ែម៉ែអត់ដឹងទេហឹម កូនតូចចាកូនតូចឆាប់ឆាប់ទៅមុខទឹកទៅណានឹកនឹងអាចចូលគេងណាណាណាកូនកូនកូនឆ្លាតណាបាទទេខ្ញុំមិនដើរជូរទេ កូនតូចកូនតូចហូបបាយសិនទៅណាអាអាអានឹងបានទៅទៅសាលារៀនណាម៉ោះម៉ោះចាំម៉ែម៉ែបញ្ចុកហាហាមាត់ហាមាត់មកកូនតូចតាកូនកូនតូចញ៉ាំញ៉ាំបន្តិចទៅណាប្រយ័ត្នឃ្លានណា បើបើកូនតូចអត់អត់អត់អស់ហូបបាយទេណាចាំមើលម៉ៃស្អាតញ៉ាំញ៉ាំកូនតូចអស់ណាអណាម៉ៃហូបអស់ហើយណាម៉ៃនិយាយមែនណាកូនតូចអាមកូនតូចកូនកូនតូចញ៉ាំបន្តិចទៅណាខ្ញុំអត់ញ៉ាំទេបាទបើកូនតូចមិនញ៉ាំ ប្រយ័ត្នប្រយ័ត្នកូនតូចកូនតូចឈឺកាពះណាឈឺឈឺកាពះឈឺឈឺខ្លាំងណាស់ណាកូនតូចកូនតូចញ៉ាំញ៉ាំបន្តិចក៏បានដែរណាបញ្ញាប់កញ្ញាប់ទៅសាលាណាកូនតូចណាម៉ះម៉ះម៉ះអឹមកូនតូចម៉ះម៉ះម៉ះម៉ះកូនតូចកូនកូនតូចចាំម៉ែផងណាកូនតូច កូនតូចចាំម៉ែផងចាំចាំម៉ែជូនកូនតូចទៅសាលារៀនណាកូនតូចណាកូនកូនតូចកូនតូចចាំម៉ែផងចាំចាំម៉ែជូនកូនតូចទៅសាលារៀនណាកូនតូចណាកូនកូនកូនតូច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 ឯងទីតើមែនទេកុំចេះតែបដិបដេបដាស់ណាផ្ទះគេហោទីនិយាយថាខ្ទើយខ្មៅខ្ទើយខ្ទីងមិនអាចបំផ្លាញការតាំងចិត្តរបស់ខ្ញុំបានទេភាពយន្តជីវិតរឿងមនុស្សខុសគេ មានផ្សាយជូនទេសនានៅថ្ងៃអាទិត្យវេលាម៉ោង8យប់លើកញ្ចក់ទូរទស្សន៍បាយ័ននិង Facebook YouTube Sastra Film អរគុណមេ ម៉ែស្អាតឲ្យខ្ញុំសុំទោសម៉ែតែខ្ញុំត្រូវទៅរកឪពុកម្ដាយបង្កើតរបស់ខ្ញុំខ្ញុំមិនចង់ធ្វើបែបនេះទេហើយខ្ញុំក៏មិនចង់ទៅចោលម៉ែដែរឲ្យខ្ញុំសុំទោសណាម៉ែពេលខ្ញុំរកឪពុកម្ដាយខ្ញុំឃើញហើយខ្ញុំនឹងត្រឡប់មកជួបម៉ែស្អាតវិញ please. Mm-hmm. នតូចកូនតូចកូនតូចទៅណាកូនតូចកូនតូចនៅណាកូនតូចកូនតូចកូនតូចទៅណាកូនតូចកូនកូនកូនតូចកូនតូចកូនតូចកូនតូច con con con to con to con con to con con con con con to con tôi con tôi bắt tôi nè con con tôi bắt tôi nè con tôi ូនតូចអាយអាមើលអាចងកតិចទីនេះមើលដាក់ណាអាយអត់ដឹងទេអើបងមកចាញ់ដាក់ចូលខ្លួនអាកំប៉ុងកំប៉ុងដាក់មកនេះមើលនេះអេកំប៉ុងមកវាជាប់ឯងស្អីទេវៃថ្ងៃនេះនៅបានច្រើនណាស់ឯងបងច្រើនគួសមណាស់ត្របងស្រីមានមានមិនឃើញកូនតូចខ្ញុំទេហ่าពេលខ្ញុំខ្ញុំក្រោកពីដេកក៏បាត់កូនតូចខ្ញុំទៅ តើខ្ញុំអត់ដឹងទៅណាទេអត់ឃើញវាទេហើយនេះដេកជាមួយកូនមិនដឹងខ្យល់អីទេថាបាត់កូនទៅណានោះហើយបាត់កូនទៀតហ្នឹងដេកឲ្យគាត់ដឹងបាត់កូនណាអ្នកណាចាប់កូនតូចខ្ញុំតាំងហ៎កូនកូនតូចកូនតូចមកវិញមកណាកូនតូចហើយមកឃើញចឹងហឺចាយលេងបានមកកូនតូចកូនតូចឡោចចិត្តពេកហ៎ មកមកមករៀបឯវ៉ាន់នេះអូអូមានមានមានឃើញកូនតើខ្ញុំទេអាមានឃើញកូនតើខ្ញុំទេអត់ផងមីងខ្ញុំមិនបានឃើញផងមីងទៅរកន្លែងផ្សេងខាងលោកគេឃើញមីងកូនតើអូយអ្នកណាចាប់កូនតើខ្ញុំទៅអាឲ្យកូនតើខ្ញុំវិញមកកូនតើ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 ទឹកបរិសុទ្ធកម្ពុជាទឹកពិសានិងឆុងទឹកដោះគោពិសាក៏ជុលស្អីលើនេះក៏ជុលរង្វាន់ធំជាងគេរង្វាន់បើរីករាយគ្រប់ពេលសบายគ្រប់វេលាជាមួយអាំងឆើពិសាដោយការទទួលខុសត្រូវអរគុណ មើលណាចង់ទៅទៅទៅទៅកុំកំប៉ុងឲ្យដាក់មនុស្សណាកុំតនកុំតនកុំតនពូពូអាពូពូមានឃើញកូនតូចខ្ញុំទេអាកូនតូចខ្ញុំបាត់ហើយអត់ទេ និយាយໃຫយវិញមកពីណាទៅណាសួរកូនទាំងបើហ្នឹងកូនតោកូនកូនតោឈួតឈួតទេអីកូនតោអ្នកទាំងអីទេអ្នកអ្នកនៅលក់អ្នកមានឃើញកូនតូចខ្ញុំទេអាកូនកូនតូចខ្ញុំកាន់តុក្កតានេះហើយហើយធ្លាប់មករើ សម្រាប់នៅនៅម្ដុំនេះណាអត់ដែរឃើញទេ អរគុណកំតោបងបងស្រី មាន មានឃើញកូនតូចខ្ញុំទេអាហើយកូនតូចខ្ញុំបាត់ហើយគន់គុំទៅជួយកាន់តុកតានេះអត់ដែលឃើញទេគុំគុំតូចគុំតូច con tôi con tôi nhá con tôi con tôi nè là nè là cái chồng con tôi do chết bị mẹ tôi à do do do chết bị mẹ ở ở cái nhóm bệnh mà bệnh ដូចខ្ញុំអត់ទៅបាន បានបានញ៉ាំបាយទៅទៅរៀនម៉ែម៉ែស្អាតខ្លាចណាម៉ែស្អាតភ័យតើតើអ្នកណាចិត្តអក្រក់ម៉ែចាប់ចាប់កូនតោយកចេញពីម៉ែទៅកូនតូចឲ្យឲ្យឲ្យម៉ែសុំតូនណា ដែលម៉ែមិនបានប្រាប់ថាថាឪពុកម្ដាយរបស់កូននេះជាជាថងខ្មៅមួយណាព្រោះព្រោះម៉ែម៉ែអត់បានទុកថងខ្មៅនោះទេកូនតូចអ្នកណាយកកូនតូចខ្ញុំឲ្យកូនតូចខ្ញុំវិញមកកូនតូចកូនកូនតូចកូនតូចគេរត់បាយហើយនៅអា អរគុណតហាស្អាតហើយនេះកាត់អីហ្នឹងពីណាធ្វើអីឯងបានជាមកអង្គុយយំអោបតុកតាហើយចាស់កូនឯងហ៎កាត់ហើយបានមកអង្គុយយំអញ្ចឹងតុកតានៅនៅតែតុកតាទេដឹងហើយថាតុកតា ដែរចង់ដឹងថាវាយ៉ាងម៉េចបានចង្គោយយំអញ្ចឹងបាទបាទបាទបាទបាទហើយអូយបាត់ស្អីនិយាយឲ្យច្បាស់មកអុយនេះយើងឈួរតាមឯងលើនេះបាត់អីបាក់បាត់កូនតូចខ្ញុំហើយមិនមិនដឹងថាថាអ្នកណាគេចាប់កូនតូចខ្ញុំទៅទេ ហើយអ្នកណាគេណាចាប់ទៅនេះឯងវិញវងតែខ្លួនឯងទៅដឹងខ្ញុំខ្ញុំនិយាយមកខ្ញុំអត់និយាយលេងទេបាត់បាត់កូនតូចខ្ញុំហើយពេលពេលបញ្ញាពីពីដែរអត់អត់ឃើញកូនតូចទេងាប់ហើយនឹងស្អាតហើយនេះឯងដេកមិនដឹងយល់សពដល់ឋានច័ន្ទណាទេបានជាបាត់កូនខ្លួនឯងអត់ដឹងអញ្ចឹងនេះ យើងឲ្យលុយណាកុំយំអីຕົកទៅຕົកទៅតាមរកកំតូចណាខ្ញុំអរគុណណាស់ចាយើងអ្ហ មិនដឹងថាជួយឯងដល់របៀបណាទេមិនដឹងថាតរណែណាបើសុកសុកក៏បាត់មិនដឹងទៅណាអញ្ចឹងតាមមើលទៅមានតែសួរអ្នកណាម្ដុំនេះនឹងពូម៉ូតូដបពូកង់3អីទេមើលទៅក្រែងមានគេឃើញកុំយំណាមកអញ្ចឹងចាំយើងជួយជូនឯងទៅតាមរកកន្តូចណា ហើយលោកបានឃើញមកកូនតូចអឺ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 ទៀតទៅនេះរកស៊ីអត់ក្អែកទេគឺនៅតែជាក្អែកហ្នឹងវាឃ្លៀបអើយអញជូនពរអើយអើយសម្រេចតាមក្តីសម័យរបស់ឯងទៅណាអីហ៎ហើយសិតពាក្យហោប៉ុណ្ណឹងហើយដល់ថ្លៃធ្នូហ្នឹងម៉ាក់អាសាក់ទៅថ្លៃធ្នូនេះតែងទីទៅណានេះកុំចេះតែបដិបដេបដែរហាតែគេហោទីនិយាយថាខ្ទើយខ្មៅខ្ទើយខ្ទីងមិនអាចបំផ្លាញការតាំងចិត្តរបស់ខ្ញុំបានទេភាពយន្តជីវិតរឿងមនុស្សខុសគេ មានផ្សាយជូនទេសនានៅថ្ងៃអាទិត្យ វេលាម៉ោង8យប់លើកញ្ចក់ទូរទស្សន៍បាយ័ននិង Facebook YouTube Sastra Film អរគុណ ទៀតគាត់ដឹងខ្លួនហើយគាត់អត់មានអាការៈធ្ងន់ធ្ងរអីទេមួយក៏បារម្ភអីណាតែមិនក៏គាត់គេមិនតន់ក្រោកចឹងខ្ញុំខ្ញុំខ្លាចគាត់ក្រោកលោកគ្រូប៉ែតមិនអីទេក្មួយក៏បារម្ភអីណាក្មួយ ឲ្យខ្ញុំសុំទោសដែលខ្ញុំទៅចោលម៉ែខ្ញុំនឹងលែងតាណាទៀតហើយខ្ញុំនឹងនៅទីនេះខ្ញុំនឹងនៅជាមួយម៉ែស្អាតរហូតម៉ែម៉ែត្រូវចាប់ជាអាលនឹងបានទៅរត់ចាយជាមួយគ្នាកូនតូចកូនតូចកុំយំណា ម៉ែម៉ែខ្លាចម៉ែខ្លាចបាត់កូនលែងបានជប់មុខគ្នាទៀតកូនតូចកូនតូចកុំកុំទៅចោលម៉ែទៀតណាម៉ែម៉ែម៉ែម៉ែនឹងនាំកូនទៅរអេតចាយហើយហើយនឹងហើយនឹងនឹងនាំកូន ទៅរកថងខ្មៅដែលដែលពុះម៉ូតូដប់នោះយកយកយកកូនមកຕົកចោលណា ថំខ្មៅនោះ បាត់បាត់យូរទៅហើយម៉ែមិនបានយកមកទេបប្រហែលជាវានោះជាឪពុកម្ដាយរបស់កូនហើយណាបាត់ម៉ែខ្ញុំនឹងឡើងធ្វើឲ្យម៉ែឈឺបែបនេះទៀតហើយ ម៉ែពេលម៉ែជាយើងទៅផ្ទះយើងវិញយើងទៅនៅ ក្នុងប្រទេសរបស់យើងវិញនេះនេះគេគេគេគេចាប់កូនតូចទៅមែនទេគេគេមានវាយកូនទេគេគេគេមានធ្វើបាបគេគេគេគេមានវាយកូនតូចទេហ៎អត់ទេគេមិនបានធ្វើម៉ាក់ខ្ញុំទេម៉ែ ម៉ែសម្រាប់សិនទៅណាពួកយើងនឹងឆាប់បានទៅផ្ទះវិញតើរើអត់ចាយជាមួយគ្នាម៉ែម៉ែម៉ែម៉ែនឹងចាប់ជាណាម៉ែម៉ែនឹងចាប់ជាកូនកូនតូចណាកូនតូចកុំយំទៀតណាបានកូនតូចមកវិញណាម៉ែម៉ែសប្បាយចិត្តខ្លាំងណា Thank you. ទៅរកយាយម៉ែហូបអត់ទេម៉ែម៉ែអត់ឃ្លានទេណាកូនតូចម៉ែម៉ែចាំទៅហូបនំប៉័ងហូបនំប៉័ងនៅតាមផ្លូវជាមួយនឹងកូនតូចម៉ែជាមួយឲ្យកូនបាត់រងា ម៉ែយំទៅអីម៉ែកុំយំម៉ែម៉ែចាំខ្ញុំជាងពេម៉ែខ្ញុំស្ដាប់អត់អីប្រាប់កូនកូនតូចកូនកូនតូចកុំកុំទៅណាទៀតណាម៉ែម៉ែម៉ែនៅម្នាក់ឯងម៉ែខ្លាចខ្មោចណាម៉ែកុំខ្លាចទេម៉ែកូននៅក្បែរ ម៉ៃចាំស្រាប់ខ្ញុំជ្រៀងម៉ៃកុំយំអីចាំឯងជាយើងងងគ្នាទៅផ្ទះបាត់យំម៉ែតាទីងណាំងណាំងម៉ែស្អាតរបស់ខ្ញុំស្រស់ស្អាតខ្លាំងណាស់មាននរណាគេស្អាតដូចម៉ែខ្ញុំ ម៉ែស្អាតដេញទៅចាំខ្ញុំបំពេម៉ែស្អាតគេងទៅចាំខ្ញុំបំពេដល់ម៉ោងចូលគេងម៉ែស្អាតគេងទៅចាំកុំព្រួយបារម្ភម៉ែស្អាតគេងទៅកុំព្រួយបារម្ភចាំដល់ថ្ងៃស្អែកកូននាំទៅផ្ទះចាំដល់ថ្ងៃស្អែកកូននាំទៅផ្ទះតូច អាមួយនេះខ្ញុំទុកទិញសភៅនិងខ្មៅដៃឲ្យកូនតូចទៀតចោលចោលចោលចោលចោលលុយខ្ញុំមិនមកហើយដឹងថាអ្នករៀនអាចារ្យដែលជួនអាតូចមករៀនរាល់ថ្ងៃគឺជាណាទេអានៅណាទៅគឺជាម៉ែរបស់វាហ្នឹងហើយជូនវាមករៀនម្ដងម្ដងឡប់ឡប់និយាយមិនដឹងអីទេវ៉េយើងគ្រាន់តែប្រាប់យកតបនណាមុននឹងចាស់ឡានគេមកចាប់អូរតេរត់ទៅកុំឈប់ថ្ងៃក្រោយឲ្យរៀនកុំចេះមកដល់រើផ្លេបដល់ថ្ងៃក្រោយបើហេមកធ្វើបានម៉ែខ្ញុំទៀតណា យើងមិនលើកលែងជាមិនខានកូនតូចអាកូនកូនកូនតូចត្រូវតែខំរៀនហើយពេលថ្ងៃម៉ែម៉ែនឹងមកយកកូនតូចវិញនេះកូនកូនកូនតូចត្រូវទៅត្រូវតែចាំម៉ែណាម៉ែស្អាងគាត់ប្រាប់ខ្ញុំថាពេលថ្ងៃគាត់ទៅយកតែខ្ញុំចង់ពេកខ្ញុំមកផ្ទះម៉ែឃើញគាត់ចឹងម៉ែស្អាតបងមានមានឃើញម៉ែខ្ញុំនៅម្ដុំហ្នឹងបងម៉ែម៉ែនៅណាខ្ញុំមកហងហើយមិនអត់ឃើញចឹងម៉ែមកយកខ្ញុំវិញ ចង់នៅក្បែរម៉ែស្អាតតែអរខ្ញុំខ្លាចជាកូនម៉ែទោះម៉ែខ្ញុំមិនដូច មើងងាយទៅវិញទេ ហើយឲ្យវាខ្វេះចុះខ្វេះឡើងបានស្អីគេណេះអត់ហ៎ស៊ីទៅនេះរើសស៊ីអត់ក្អែកគឺនៅតែជាក្អែកហ្នឹងវាឃ្លាបអើយអញជូនពរអើយអើយសម្រាប់តាមក្តីសម័យរបស់ឯងទៅណាអីហ៎ហើយសិពាកហោះប៉ុណ្ណឹងហើយដល់ថ្ងៃខ្នោហ្នឹងម៉ាក់តែទៅថ្ងៃខ្នោនេះតែតិចទៅណានេះកុំចេះតែបដិបដិបដែរណាតែគេហោទីវាថាខ្ទើយខ្មៅខ្ទើយខ្ទីងមិនអាចបំផ្លាញការតាំងចិត្តរបស់ខ្ញុំបានទេភាពយន្តជីវិតរឿង មនុស្សខុសគេមានផ្សាយជូនទេសនានៅថ្ងៃអាទិត្យវេលាម៉ោង8យប់លើកញ្ចក់ទូរទស្សន៍បាយ័ននិង Facebook YouTube Sastra Film